ចឹងបានមានអ្នកខ្លះគឺថាទោះបីយើងធ្វើមិនក៏ដោយរួចហើយគឺញ៉ែតញ៉ែតញ៉ែតញ៉ែតកម្ពុជាមិនយកលុយពីគេទេដឹងតើលុយខ្ញុំមិនធ្វើសត្រូវជាមួយលុយទេក៏ប៉ុន្តែការដែលកម្ពុជាបង្កើតនៅគេហៅថាការមិនយកប្រាក់នេះ ក្នុងគោលបំណងដើម្បីទាញយកមនុស្សទាំងឡាយ ចូលមកស្គាល់កម្ពុជាកម្ពុជាក្រ តែបេះដូងវាធំព្រោះឲ្យមានអាខ្លះឲ្យខំសុភាសជាមួយអាវត្ថុបរទេសនិយាយភាសាខ្មែរបេះដូងធំតរបេះដូងវារីក លុយ7លានដុល្លារយើងចាយខែមដើម្បីចិញ្ចឹមកីឡាករកីឡាកានីរបស់បរទេសហើយខ្ញុំជឿជាក់យើងមិនទៀមទាមកវិញទេតែខ្ញុំជឿចំណុចមួយដល់ទៅពេលស្អីហ្គេមលើក្រោយនៅប្រទេសដទៃគេក៏អត់យកលុយពីកម្ពុជាវិញតែចាំមើលមើលចាំមើលកាប់ថ្មឆ្នាំកាប់ថ្មឆ្នាំប៉ុន្តែអ្វីដែលកម្ពុជាចង់បាន កម្ពុជាចង់បង្ហាញទឹកចិត្តមួយ ដោយដែលកម្ពុជាធ្លាប់ធ្វើវេសដាមនៅនេះធ្លាប់ធ្វើវេសដាមនៅនេះយកម្នាក់50ដុល្លារក៏វាមិនคล้ายទៅជាអ្នកមានបានដែរคล้ายទៅជាអ្នកមានបានដែរប៉ុន្តែអាក្រុមចូលចិត្តជេរហ្នឹងធ្វើម៉េចធ្វើឲ្យតែផ្ទុយអឺ ឯងផ្ទុយចំនួនភាគតិចណាពើបើប្រៀបធៀបជាមួយនឹងប្រជាជនកម្ពុជាដែលកំពុងមានមោទនភាពកំពុងមានមោទនភាព PH Electronic មានលក់និងជួសជុលម៉ាស៊ីនព្រីនគ្រប់ប្រភេទអាស្រ័យស្ថានតាមបណ្ដោយផ្លូវម៉ៅស៊ីតុងជិតសាលាសន្ធមុខទំនាក់ទំនង098 34 56 31